ណាអញតែខ្លាចប្រពន្ធខ្លាចអីវាប្រពន្ធទៅវាយមុនជាប់ភ្នែកសោះអញប្រពន្ធវាយមែនទេជិះតែជឿក្មេងនិយាយលេងទេអញមើលមិនដឹងអញអញដឹងសមត្ថភាពអញហើយអញតែខ្លាចប្រពន្ធនឹងយ៉ាងខ្លាចអីវាអញអូយមកអញហោះអាញ៉ាញ់អីអញមកដាក់ដាក់ដាក់ដាក់ เอามาขานี้แน่เฉยเฉยง่ายใหญ่บ้องជាប់ជួយណាជាប់ណាស់ណាជាប់ជាប់លេងណាមិនក៏នៅណាណាបើថាអង្គុយដាក់គ្នាប្រុសគ្នាឯងវាមិនអីមានស្រីទៀតមានស្រីគៀកណាស់គៀកណាស់អីមិនអីថាគៀកណាស់យើងរឿងរឿងហ្នឹងរឿងហ្នឹងរឿងហ្នឹង ăn cú đó ra mình liên kia để đi trăm bốn mình đừng lỡ ai nè ê tập bè chả ngày nay sáng sáng sáng tắm máy phụ ô này tập hay lên tiệc bây giờ thằng nhóm mà bị chết với nhật khơi nhé ដឹងមានរឿងរបស់ខ្ញុំហើយតែឥឡូវចូលទៅក្នុងបណ្ដាម៉ូតូឲ្យខ្ញុំទៅសានិយាយបែបរឿងច្រើនហើយវ៉ៃ làm dạ, cho đấy. Đây hốt con. ừ tao nổ nổ nổ này nhóm bán thôi anh đừng nhóm tao đại danh đi này đó chán xí được ớt đi ra đại ពីប៉ែកហ្នឹងពិបាកនិយាយគ្នាហ្មងមកកៅអោផងឯផងចានផងទាន់បោះផ្ទះទៀតទាន់ជូតផ្ទះទៀតអញ ដាក់យកគុណរបស់ចឹងអត់យកទេមែនការនៅកន្លោះស្រួលដាក់ផឹកដាក់ស៊ីអត់មានអ្នកណាជេរអ្នកណាថាមានអ្នកណាប្រាប់ចង់ផឹកវងអួតកែលិតមកក៏អត់បញ្ហាធ្វើការធ្វើធ្វើផ្លែបោកអាផងលាងចានផង អញយកនៅឯងដូចពីតាដល់ហើយចាំពីមុនដល់មានចឹងសោះអញឆ្ងល់ហើយដល់មកឥឡូវឯងមិនរៀងមុខជូជូហ៎មានរឿងអីមែនហើយរៀងចាំបោកអាហងឯងប្រពន្ធទៅណាបងឯងទៅខ្លាចពុនខ្លាចខ្លាចហ្នឹងណាញ៉ាំថាអញខ្លាចពុនអញមានខ្លាចពុនទេតែនេះចាំគេថាទាជួយលៀងខ្លាំងទៅតែឯងទៅណាចាអញមកបបួលឯងទៅផឹកណាឯង ចេះឆ្កល់ឃើញមិនមកជូជូមកជូជូមិនអាយមានរឿងអីណាបាក់ចិត្តតាអញនិយាយអញនិយាយបាក់ចិត្តបាក់ចិត្តរឿងអីបាក់ចិត្តអញនិយាយសេតណាអាឆ្កល់នេះនិយាយច្រាំដល់ច្រាំដល់សេតរឿងបាក់ចិត្តបាក់ចិត្តរឿងសេតមិនទេអញនិយាយសេតសេតរឿងអីសេតរឿងបាក់ចិត្តហ្នឹងឯងមកលំបាច់សេតបាច់បាក់ចិត្តបាក់ចិត្តរឿងសេតហ្នឹងមកកុំអញមកទៅណាលេងតាទេអ្ហា បងយើងហើយផងអូទៅផងវិញអូទៅកន្លែងចាស់នោះអាកន្លែងមានមកហឹបគេយកមន់ខ្មាញ់មកចែកចៃណាហៅអញហីហ៎មែនទេមាត់ថ្មីមាត់ថ្មីមែនគេទៅយកមកមែនមកហ្នឹងនិយាយច្រើនណាស់ណូអីទេណាថាអីទេទៅអញមកអាកន្លែងនោះអាកន្លែងមន់ស្រ័យយើងចែកចៃមកនេះបី អាទឹកថ្ងៃសៅរ៍ឯងគេសម្រាកលន់ទឹកស្អីឯងអាតើមែនទេបើឯងហៅទៅឯងទៅមែនមែនមែនមែនមែនមិន សាទឹកអីដល់លេងខ្លះទៅកុំដាក់ខ្លួនលេងចាំបោកអាទេចាំមកយូរអត់ណាស់អាទីចបែកទៀតអើយដល់មកគេអើតែគេខ្ចីព្រោះណាក៏ចង់គឺស្អាតណាឡើងគេស្អាតគូសំទៅណាសំរូបមកគេតិចតិចថ្លៃណាអត់ទេថ្លៃគេលុយអត់ទេអត់ទេអត់អីកុំភ័យអញបើថាអត់លុយពាក់គេទៀតណាអានេះក៏ពិបាកចិត្តដល់ណា តែគេគាត់សងគេផងអ្នកលក់ស្រួលទេអត់អីទេមកមកមកណាអូអ្នកលក់សុំមីនុយអញស៊ីមីនុយដែរមុខហូបថ្មីហ្នឹងមុខហូបថ្មីស្អីមីនុយគេប្រដាប់មុខហូបគេត្មងតាអូហូបត្មងមុខហូបទេអូនមកអូអ្នកសុំបងថ្ងៃហ្នឹងពងសាច់ខ្ញុំផងអូ ជាហេងហេងមែនបងនេះមីនុយបងនេះមីនុយបងអាចបើកមើលបានហ្នឹងបងត្រូវការកម្ងអីហាងនេះខ្ញុំមានម្ហូបឆ្ងាញ់ឆ្ងាញ់សម្រាប់ឲ្យបងចាំទេចាខ្ញុំក៏ចង់ស៊ីមីនុយដែរចង់ស៊ីមីនុយអត់ណាស៊ីអត់ទេហ្នឹងម្ហូបដល់បងមីនុយនឹងដាក់បានមកយូរអីឡូវអត់អីអូនណាទៅសិនចាំបងមើលមើលមើលមកផ្លែសិនណាចាចាបងហើយអាចតាក់តងទៅតាមហៅខ្ញុំបានខ្ញុំចុះទៅក្រុមផ្លែដែរបងណាចាអត់អីចាំមើលបង ពេញចិត្តមកហូបមួយណាចាំមកអីអូនហ្នឹងហើយចាបងចាអូនហ្នឹងស្អាតដល់អើយចាំខ្ញុំបើកកង្ហាលឲ្យបងអរគុណច្រើនណាស់ចាបងតើសិនណាបងចាំតាក់តងមកហៅកំអូនកង្ហាលខ្លួនឯងតិចណាជាជាឡើងងារហ្មងចង់ខ្លាំងហ្មងអរគុណជាមកជាខ្ញុំមែនជានេះជោគបាច់ថាសុំតែមីនុយគេក៏ស្អាតដែរណែឡើយអោបមីនុយទៅអញហាននៅលំអោប អញ្ចឹងមិនស្មើសិតអីតែឡូវខំលួចប្រពន្ធអញមកមកនិយាយច្រើនតែឡូវហៅមនុស្សតែអញអត់លក់ហៅអឺឡូវមកនិយាយច្រើនហៅនិយាយគេមកយល់សិនមកហើយមិនមិនចាំយើងគិតទៀតតោះអញ្ចឹងក៏បានដែរញ៉ាប់ទៅលោកអូនឲ្យនិយាយមកយល់សិនមកបងហៅវិយ៉ាមកយូរហើយមិញបងណែចាក់ចាក់បងទឹកយកមកពីទូទឹកកកចាបងត្រូវការកំងអាហារនៅបង ចែនេះហៅអីហ่ะមើលមិញមកហូបមានច្រើនមុខហ៎បងអូនសុំឆាក្តៅទីកប៉ាមកណាឆាក្តៅទីកប៉ាមួយហ៎បងហៅអីថ្មងឆាក្តៅចែបឆាក្តៅកែបទៀតហ្នឹងចាចាំបន្តិចណាបងណាចាសុំរឿងលឿនទេមកចាហូបបៀបៀសម្រុំងាប់អារម្មណ៍សិនណាបងចាហៅក៏ចាក់អាយ៉ាក៏ចាក់មួយណាមួយអាមែនតែតែជួយគប់ទឹកមកអូនដាក់មួយហូបទៅមកហើយ មួយហូបមកហូបមកមកមកមកមកមកបងមកហូបបងកំងមកដល់ហើយហ៎ចាំបងមិញកំងឆាក្តៅទីកប៉ាហើយឆាកាប់ហ៎មិនវាជាស្រ័យបងព្រោះដោយសារស្មាននឹងម៉ោងទំ5កន្លះនឹងហើយបងមកទៅព្រលឹមអល់ហ៎អ្នកអឺចុងភៅគេផ្សុំតែចុងភៅគឺគេមិនទាន់ក្រោកដែរបងអញ្ចឹងអញ្ជើញពិសាមហូបដែលនៅសល់ពេលល្ងាចខ្ញុំផ្លាស់សេក្នុងទូទឹកកកតាបងឆ្ងាញ់ឆ្ងាញ់សាក់សិនណាបងសាក់ឆ្ងាញ់មែនឆ្ងាញ់មែនចាឆ្ងាញ់ណាស់មិនចាហ៎ ស្អាតមែនដែរឆ្ងាញ់តានីសល់យ៉ាងណាពីយប់យ៉ាងណាក៏ឆ្ងាញ់ដែរអើមែនអត់អីអត់អីអរគុណអូនអរគុណច្រើនចឹងប្រយ័ត្នញ៉ាំតិចមកចាចាទៀតអ្នកចង់ខើគ្នាចាំបងកំងបន្ថែមណាបងណាចាអរគុណច្រើនអរគុណតាមសម្រួលណាបងអរគុណអូនហើយលឿននេះមកអូនណាចាបងចូលណាយើងហ៎ហើយ em em mà sao thì cô này chết nữa rồi thằng mà em mà thằng hộp nó phải này chơi khả năng ai phát tía mặc lại cuốn vai nha anh đang lại cuốn lại ai bia ừ cuốn đồng vai là muốn cho play có cho mà nè anh cuốn vai mà đấy chứ là chưa mấy mình chỉ lên nhá ấy mơ đang anh ấy đang mặt thiệp anh rồi anh đang lại cuốn này gỡ phải ai bia mà ổn cho mà hộp mỗi bao mà băng ấy bố ở đây nhung lại vai đang nhón nhìn tao ấy không ម៉េងមានខ្លាចពេញខ្លាចប្រពន្ធចិត្តប្អូនមានខ្លាចបងថ្លៃទៀតណាណាមកជឿដាក់មើលឲ្យតែឲ្យតែចាំងឲ្យតែប៉ិតឯងមើលមិនស្គាល់អញណាតែពីកន្លះទឹកដីភូមិនេះអញជន់ប្រៀងហើយខ្លាំងតែប្រពន្ធម៉ាអាមែនណាពីកន្លះអញហើយធ្វើមិនស្គាល់អញលេងមួយអញដើរផឹកស៊ីរំបាក់លេងមួយអញអញអញអញមែនដល់ឡូវណាឡូវអត់ទៅបានចេញហីមើលដល់ទៅបានចេញដោយសារអីអញវាជើដើរណាមួយវាអត់សូវមានលុយ ទេបើឯងមកចឹងមកអីមកអីមកអីមកអីគេអាឯងមកអូណាតែតែខានមកយូរទៅមកឯងមកគេមែនមែនអីគេចេញអូនណាឯលក់នោះលក់ទីធ្វើធ្វើមិនបានមិនបានណាឯងបើថាចង់បានប្រាប់អញហើយឲ្យចាំចាំជួយស្រីជួយស្រីឲ្យអញតិចមកវិញសួរអញចាំជួយស្រីតិចមកអើតោះតោះបានមកយល់ ដូចពិបាកផឹកណាម៉ែរឿងបាក់ផឹកម៉ែហ្មងអត់អត់មានជាតិមិនដូចពិបាកលៀបណាអត់ទៀតម៉ែអាវាវិញចឹងអីដឹងនេះជាវិញហ៎យ៉ាណាអញដូចបានអាតែខ្លាំងក៏អញ្ចឹងអាជាងក៏អត់អញ្ចឹងដូចពិបាកផឹកណាដូចអត់មានអាលក្ខណៈជាតិជាតិជាតិឯងជាតិណាយកមានជាតិណាឥឡូវឥឡូវឯងគិតមិនចាឥឡូវគិតមិនចាហ៎មិនមក នេះមកអូណាធ្វើមើលពីណាច្រឡោះមកដើរមកអញដូចរៀងផឹកកើតអត់ស្អីមែនទេផឹកកើតតែពេលមកតែឃើញគេស្អាតមិនបានអរិញអត់ជាតិមិនទេអត់ឯងចាញ់ហាអើយអូនឯងវាអត់ជាតិអូនអ្នកលក់អូនមកអង្គុយចិត្តនេះណាព្រោះម៉ាក់បងវាដូចរៀងឆ្លេឆ្លាដល់អូនអើយប៉ៅប៉ៅមកមកមកមកមកអានេះអានេះវារៀងឆ្លេឆ្លាដល់អូនចាំ เอ้ยมือตายยังงามาเอ้ยគេលុយធីពេណាយល់ញ៉ាំយើងអីហ្មងអីហ្មងអេសុខអើយញ៉ាំឯងបងអេងអូយពុកអស់មកអញហោះអាអេញ៉ាំឯងអេម៉ាម៉ាដាច់យល់ដាច់មកម៉ែម៉ាដាច់ម៉ាដាច់មកខាងនេះមកខាងនេះលុយមកខាងនេះណែឆេឆើញ៉ាំឯងបង จิตจอยจม่นะจิตจิตแม่ยจิตจิตแม่ละจิตจิตแม่ละเออจิตหนักจิตหนักจิตหนักจิตหนักจิตหนัจิตหนักจิตแน่นจิตแน่นจิตแนอนจิทาตัวเวียโอ้ไอ้เบอร์ไอ้เบอร์อันนู้นบ่าเชียชนี่อันนี้ทูเล็บเหรอ ដៃអូនដាច់ដាច់អញដាច់អញដាច់ទៅអញគោះមួយទៀតអីកំប៉ុងនេះជាតិអូនបងអត់មកបងមកទៀតជាតិអីសាមើលអាហ្នឹងទៅជាតិឆ្ងាញ់យ៉ាងនោះទៀតមែនមែនឆ្ងាញ់ឆ្ងាញ់ជាងអីជឿតាមើលហេម៉ាច់ម៉ាច់ម៉ាច់ម៉ាច់អូជាតិជាតិជាតិជាតិជាតិចោឲ្យមែនជាតិមែនអញមានអាយើងគោះខ្លួនឯងចយអញថាមែនមែនបើផឹកស្រីតែប្រុសគ្នាឯងវាមិនអីទេ ឥឡូវមានសៃគួយក្បែរទៀតអញខាងងាប់ងាប់ហើយខាងងាប់ងាប់ហើយបងបងបងឯងមកបងបងញ៉ាំមកតាអេចាំហងចាំហងហងតាតាតាហងតាតាអេព្រៃមកតាតាតាតាតាតាញោអានតែចាថាមែនមែនឲ្យនៅផ្ទះដាំបាយ ពួកអរ៉េតែគេមិនគាត់នៅនឹងហ៎មិនគាត់នៅនឹងហ៎បើថាអង្គុយដាក់គ្នាប្រុសគ្នាឯងវាមិនអីមានស្រីទៀតណាមានស្រីគៀកណាស់គៀកណាស់ឯងឃើញមិនគៀកណាស់ឯងថាគៀកណាស់គៀកណាស់អូយអូយអូយអូយរៀងរៀងណាថានឹងហ่าរឿងរឿងរឿងរឿងរឿងណារឿងណារឿងណាហ៎អញអញអូយអូយទីទឹកនេះមានដៃឈួនចយមកថាមែនមែនណាខ្លាចអីវាអូយដាច់សិនណាយល់ ừ thằng bia bia ma đó ơi lại bia à à bà cái ơi muốn ngon ăn này đang ơi à bất trọng trọng wow thôi lên thăm người à thật cô chào anh à ừ đi ai cha hang ok